លោកសេឡិនស្គីជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយទស្សនកិច្ចនៅទីក្រុងទើបដណ្ដើមបានពីរុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនវឡូឌីមៀសេឡិនស្គីនៅថ្ងៃទី14ខែកញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោកប៉ះទង្គិចជាមួយរថយន្តឯកជនមួយប៉ុន្តែលោកមិនរងរបួសធ្ងន់ទេ អ្នកនាំពាក្យមេដឹកនាំអ៊ុយក្រែនលោកស៊ឺគីនីគីហ្វូរ៉ូ បង្ហោះបែបនេះនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី15ខែកញ្ញាឆ្នាំ2022ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃទី14ខែកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវបន្ទាប់ត្រឡប់មកពីទស្សនកិច្ចនៅទីក្រុងអ៊ីស៊ីមដែលទើបតែដណ្ដើមបាន ពីកងទ័ពរុស្ស៊ីកាលពីចុងសប្តាហ៍មុនលោកប្រធានាធិបតី Volodymyr Zelensky ត្រូវបានពិនិត្យមើលដោយគ្រូពេទ្យ ហើយមិនមានរងរបួសធ្ងន់ធ្ងរទេ អ្នកនាំពាក្យរបស់មេដឹកនាំអ៊ុយក្រែនលោកស៊ឺគីនីគីហ្វូរ៉ូសរសេរបែបនេះនៅលើ បណ្ដាញសង្គម Facebook នៅថ្ងៃទី15ខែកញ្ញា ដោយបញ្ជាក់ថាលោកសេលេនស្គីរងរបួសស្រាលទេ ហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកំពុងត្រូវបានស៊ើបអង្កេតមេដឹកនាំអ៊ុយក្រែននៅថ្ងៃទី14ខែកញ្ញា បានទៅទីក្រុងអ៊ីស៊ីម ដើម្បីចូលរួមពិធីលើកទង់ជាតិអ៊ុយក្រែនឡើងវិញទីក្រុងអ៊ីស៊ីមក៏ដូចជាទីក្រុងគូពីអានដែលស្ថិតនៅតំបន់ខាគីវភាគខាងកើតអ៊ុយក្រែនត្រូវបានកងទ័ពអ៊ុយក្រែនរំដោះបានមកវិញបន្ទាប់ពីទីក្រុងទាំងនេះត្រូវបានប្រើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ក្នុងការប្រយុទ្ធកន្លងមកត្រូវបានបំផ្លិចបំផ្លាញក្នុងដៃយោធារុស្ស៊ីចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ